ពីមុនគាត់ថាមិនលងអញ្ចឹងទេណាមកអង្គុយបត់ជើងចំណងចោកនឹងជាប់នឹងអង្គនឹងហ្មងមកទាំងកណាត់ទាំងកណាត់សចោមកកង់អញ្ចឹងណាមកអង្គុយនៅមុខផ្ទះយើងណាខ្ញុំឃើញដំបងផ្ទះជំរាបសួរលោកគ្រូចាខ្ញុំបាទមានឈ្មោះថាវងមនីរយដៃសាវតិតែភាគច្រើនគេច្រើនតែហៅខ្ញុំថារយដៃរយដៃចាចង់ដឹងពាក់ព័ន្ធពីវិធីសាស្ត្រលោកគ្រូខាប់លឹងនិងវិញ្ញាណខ្មោចអីហ្នឹងមិនដែរគ្រូ ការខាពលឹងវិញ្ញាណអសូរកាយនៃពពួកវិញ្ញាណអសូរបង់សូរវិញ្ញាណទាំងអស់ហ្នឹងការខាបនិងការសន្ធុំពលឹងគឺវាខុសគ្នាចា៎រវាងការសន្ធុំពលឹងបានន័យថាវិញ្ញាណឧទាហរណ៍ថាវិញ្ញាណគ្រោះថ្នាក់ចរាចរណ៍ស្លាប់ណាអញ្ចឹងជាពិសេសវិញ្ញាណអ្នកដែលស្លាប់ដែលគ្មានឪពុកម្ដាយគ្មានបងប្អូនទេថាវិញ្ញាណវល់វល់អញ្ចឹងគេត្រូវតែសន្ធុំពលឹងហ្នឹងដើម្បីកុំឲ្យពលឹងហ្នឹងបែកដល់ពេលមួយទៀតគេហៅថាខាប អាខាបហ្នឹងគឺខាបព្រលឹងខ្មោចព្រាយបិសាចអរុបរៈអ្នកតាដែលខូខើមានអំណាចធ្វើបាបប្រជាពលរដ្ឋសុខភូមិណាគេខាបវិញ្ញាណទាំងអស់ហ្នឹងដាក់ចូលក្នុងកឡឬក៏ឆ្នាំដីពីដើមហើយមួយទៀតបើសិនជាការខាបនេះគេចង់សម្ដៅទៅលើតតែវិញ្ញាណនឹងជាវិញ្ញាណកាចសាហាវ ចង់សួរលោកគ្រូមួយទៀតអ៊ំបានថាគ្រូអ្នកចរាចរដូចគាត់គ្រូអ្នកចរាចរនៅនឹងតែគេទៅជើញបលឹងជើញអីមកទេហ៎គាត់មកមែនឬក៏មិនហ្នឹងអាហ្នឹងមកបងពាក់ព័ន្ធជាមួយនឹងការកោះហៅបលឹងវិញ្ញាណអាហ្នឹងកោះមកដោយរបៀបថាគាត់គ្រូថ្នាក់ចរាចរនៅកន្លែងហ្នឹងវិញ្ញាណហ្នឹងគាត់នៅកន្លែងហ្នឹងពេលដែលវិញ្ញាណនៅកន្លែងហ្នឹងគាត់ចង់ កោះហៅឬក៏សន្ធំនៃវិញ្ញាណអញ្ជើញវិញ្ញាណត្រឡប់ទៅផ្ទះវិញអាហ្នឹងតលោកហើយមន្តគមហ្នឹងគ្រូចេះមកពីណាឬក៏ពីទូញៀនមកអញ្ចឹងមកអំបោរបស់ខ្ញុំគឺគ្រូទាំងអស់ទាំងខាងឪពុកទាំងខាងម្ដាយទាំងខាងយាយតែដោយឡែកខុសតែខ្ញុំមួយគឺខ្ញុំចេញចេញខុសពីអ្នកផ្ទះខ្ញុំខ្ញុំរៀនអាគមចេញខុសពីអ្នកផ្ទះគឺខ្ញុំទៅរៀននៅខាងថៃចុះនិស័យហ្នឹងចាប់ផ្ដើមខ្លាយជាគ្រូហ្នឹងតាំងពីអាយុប៉ុន្មាន ការពិតទៅខ្ញុំខ្ញុំរៀនអាគមនេះតាំងពីខ្ញុំអាយុ14ឆ្នាំចាចង់និយាយថាកន្លែងណាដែលមានខ្មោចអីគេអាចអញ្ជើញលោកគ្រូចុះទៅតែលោកគ្រូចុះទៅ អាចយើងឃើញអីរូបភាពអីផ្សេងផ្សេងពាក់ព័ន្ធជាមួយនឹងខ្មោចបិសាចហ្នឹងលោកគ្រូព្រោះអីរឿងនីមួយៗដែលខ្ញុំលើកយកមកនិយាយនេះសិតសឹងតែមានសាក់សីគ្រាន់តែពេលខ្លះទៅអ្នកដែលប្រាប់រឿងគាត់អត់ហ៊ានប្រាប់ទីតាំងកន្លែងនិងបញ្ចេញឈ្មោះឯងគាត់រក្សាសិទ្ធិរបស់គាត់តែខ្ញុំក៏ត្រូវដឹងដែរថាកន្លែងហ្នឹងពិតជាមានហេតុការណ៍ហ្នឹងមែនឬក៏អត់ ជាពិសេសអ្វីដែលខ្ញុំចង់ចុះទៅបំផុតនោះឲ្យតែជុំវិញករណីគឺខ្មៅចងកជាមួយនឹងខ្មៅលំទឹកនិងគ្រោះថ្នាក់ចរាចរណ៍គឺខ្ញុំចង់ទៅមែនទេហើយពេលកលឿមួយដែលខ្ញុំសុំលើកបន្តិចចាស់ពាក់ព័ន្ធជាមួយនឹងរឿងការចងកការចងកនៅបាក់ដំបងនារីតែយូរហើយរឿងហ្នឹងគេថាគេចងកយូរហើយតាំងពីឆ្នាំ1900ជាងហើយធ្លាប់លឺដែរនៅហួសកំពង់ឆ្នាំងនឹងនឹងបងដល់ពេលចឹងទៅខ្ញុំហ្នឹងគេសុំតែនិយាយគេថាអ្នកហ្នឹងចងកយូរហើយ តែគេថាខ្មោចនឹងនៅកំលោងណាបងប្អូននៅកំលោងនៅតែប្រឡាក់អញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាខ្ញុំចង់ឃើញទីតាំងដែរខ្ញុំក៏ទៅដល់ទៅនឹងវិច័យដំអីវាយូររឿងយូរដែរហើយគេរើអាកន្លែងគាត់ចងកនទៅបាត់ដែរអូផ្ទះឈើនឹងហើយបងហើយចងកនគឺថាកម្មចដាឡើងមកអញ្ចឹងពីមទឹកគាត់ចងខាងពីមទឹកនេះគាត់ចង់នៅខាងក្រៅផ្ទះហេគាត់ចង់តម្លាក់ជើងហើយជើងនោះមិនថាដល់អីដែរថាផាត់ផៅផាត់ផៅណាបងចា ដល់ពេលអញ្ចឹងទៅយើងទៅរមើលទីតាំងហ្នឹងក៏អត់មានគេរឹងទៅបាត់ទេចឹងណាខ្ញុំក៏នឹកថាអឺខកជើងដែរណាបងខកជើងក៏នឹកឃើញថាគេចិត្តផ្ទះចិត្តខាងគេនៅហ្នឹងសុំគេគេមកយកទៅណាចាក៏គេហ្នឹងយើងចេះតែលឺសលេងដូចគេដួសទឹកមូលទៅអាទឹកពីងចិត្តផ្ទះហ្នឹងចាហ្នឹងហើយអាពីងតែមិនពីងអាផ្ទះអ្នកគេចងកហ្នឹងព្រោះគេរើបាត់ហើយអាផ្ទះអ្នកភូមិយើងមានពីងណា គេលឺសលេងចាក់ទឹកឈូឈូឈូខ្ញុំចេះឆ្ងល់ពីហ្នឹងគឺមួយទឹកស្មៅហ្នឹងខ្ញុំក៏អត់ចេះមកខ្ញុំខ្ញុំសង្ងំគេដែរសង្ងំគេលេងស្រាប់តែមកបបប្រហែលជាបាត់អាស្នូគេចាក់ទឹកហ្នឹងណាបាត់ប្រហែលជា10នាទីលេងស្រាប់បាត់10នាទីលឺសំឡេងមនុស្សស្រីយើងណាបងលឺសំឡេងមនុស្សស្រីយើងថាហូយតឹងកអាអត់ដឹងថាសំឡេងហ្នឹងចេញពីម្ចាស់ផ្ទះមកឬក៏អ្នកក្រៅឬក៏ខ្មោចហ្នឹងយើងអត់ដឹង តែដឹងត្រឹមតែសំលេងស្អីថាអូយតឹងកអាខ្ញុំយើងមិនហ៊ាននិយាយបងម្ចាស់ផ្ទះសុំតែគេគេផងមិនហ៊ាននិយាយបងអត់ហ៊ានទេស្ងាត់សិនបន្តព្រឹកឡើងគេថាបងយប់មិញខ្ញុំលឺសំលេងគេស្អីថាអូយតឹងកអាបានពូម្ចាស់ផ្ទះហ្នឹងគាត់ខ្ញុំហៅគឺពូឯងព្រោះឯងគាត់ខ្សែជើងហាដែរចាគាត់ថាមិនលឺដល់ម្ដងហើយអូនលឺច្រើនដងនេះតែព្រោះអីធ្លាប់មានប្រវត្តិនៅតែនឹងគេចង់កោតតែនឹងហើយកាលពីមុនហ្នឹងក៏មិនមែនលោកអញ្ចឹងដែរគាត់ថាតំនឹងលោកបាន10%ហ៎ ពីមុនគាត់ថាមិនលងអញ្ចឹងទេណាមកអង្គុយបត់ជើងចំណងចកនឹងជាប់នឹងអង្គនឹងហ្មងខ្ញុំក៏ធ្លាប់លើគេនិយាយនឹងហើយមកអង្គុយកម្មចដាលបើមិនអញ្ចឹងទេខ្សែចងកឃើញតាមប្រអួតផ្ទះគាត់នឹងលងសាហាវសាហាវពីពីដើមណាមួយជីវិតរបស់លោកគ្រូដែរធ្វើជាគ្រូខ្មោចគ្រូចាប់ព្រាយអញ្ចឹងតើលោកគ្រូអាចជួបពុទ្ធហេតុអីដែលលោកគ្រូខ្លាចជាងគេរន្ធត់ជាងគេបើនិយាយពីរន្ធត់ជាងគេមកជីវិតខ្ញុំធ្វើគ្រូមានតែរឿងមួយទេបងចូលភ្នោខ្មោច ឥឡូវខ្ញុំជួបស្រស់មកអាហ្នឹងការនៅថៃនៅយ៉ាឡានៅយ៉ាឡាព្រំដែនថៃម៉ាឡេខ្ញុំទៅរៀននៅតំណឹងណាគេថាឲ្យចុះទៅក្នុងភ្នោខ្មៅទៅគេឲ្យយើងយកមកទៅខំអាចចំណងសពគេចងសពណាបងដែលបងដែរឃើញអាខ្មៅម៉ាឡេអីចងដាក់កង់កង់ហ្នឹងណានឹងគេឲ្យយើងនឹងយកគេឲ្យយើងចុះទៅយកឯកស្រាយឯងគេឲ្យយើងយកមាត់យកថ្មិញយើងហ្នឹងណាទៅខំ ព្រោះហ្នឹងគេថារបៀបមេស្នាយស្រីកមុំពុកចឹងគេឲ្យយើងយកមាត់ទៅខំអាចចំណងដែលចងហើយអាចចំណងដែលចងហ្នឹងទៀតបងហើយខ្មោចហ្នឹងវាងាប់យូរហើយវាលួយហើយតែគាត់ថាធម្មតាបងសាប់មួយទាំងមូលឆ្អឹងនៅតែនឹងធំក្លិនទេគ្រូធំបងធំក្លិនហ្មងធំក្លិនឈួលហើយមួយទៀតគឺខ្ញុំយកមាត់ខ្ញុំទៅខំអាចចំណងដែលចងនៅលើក្បាលហ្មងហើយគេតម្រូវយើងយកអាចចំណងទៅដុតជាមួយដុតឲ្យខ្លោចទៅជាភេទដាក់មួយទឹកដូងថឹក ចំណងមេស្នេហ៍ហើយភ្នូនឹងទៀតតតែភ្នូនឹងជាភ្នូស្រីទៀតភ្នូប្រុសឲ្យទេតាំងពីពេលនឹងបងខេតការគឺកើតឡើងច្រើនបំផុតអ្វីដែលកើតឡើងបងថាដូចនៅក្នុងរឿងបងដូនេស៊ីលេងចំបងហើយមកទាំងកណាត់ទាំងកណាត់សចមកកង់អញ្ចឹងណាមកអង្គុយនៅមុខផ្ទះយើងណាខ្ញុំឃើញដំបងផ្ទះតែផ្ទះនៅបែបថៃបងមិនដូចផ្ទះយើងចេះផ្ទះថៃរបៀបផ្ទះតសផ្ទះធំធំជង្គង់ហ្នឹងផ្ទះរបៀបផ្ទះទៀមបង ហើយកម្មចដាលមុខហ្នឹងយើងដេកហ្នឹងវាហៀរនៅខាងណឆ្ងាយយើងដេកទៀតមកយើងកំពុងដេកក៏ឃើញយើងឃើញចឹងណាយើងឃើញយើងគិតថាបាវចុះសដូចគ្នាបងយើងគិតថាបាវយើងមិនគិតថាអានឹងខ្មោចលោមយើងណាក៏យើងចេញទៅយើងបើកភ្លើងក្រៅបាច់បើកពុកបងហើយលេខថាពេលយើងបើកទៅវាងាកមើលយើងបាត់ហើយវាងាកមើលយើងបងថាដូចនៅក្នុងរឿងរឿងបំដងសេលៀនគាត់ភ្នែកធ្លាក់អណ្ដាតធ្លាក់អីយ៉ាងខ្ទុះឈាមហូរឡើងពេញហ្នឹង អានឹងគេមកឲ្យមើលឲ្យយើងឃើញស្រស់ក្នុងភ្នែកហ្មងបងហើយក៏មានអារម្មណ៍មួយថាវាផិតភ័យសម្រាប់ខ្ញុំខ្លាំងដែរដល់ពេលអញ្ចឹងទៅខ្ញុំសួរចាស់ចាស់គាត់ថាគេឲ្យយើងគេឲ្យកលៃយើងហើយឥឡូវហ្នឹងអញ្ចឹងក៏តាំងពីពេលហ្នឹងនឹងឲ្យទទួលស្គាល់ថានឹងបកកាយខាងស្នេហ៍អរគុណលោកគ្រូ